ចំណុចទី2គឺវាជាព័ត៌មានដែលតកតងនឹងការរងចាំរបស់ប្រជាពលរដ្ឋរបស់យើង ហើយដែលអាដាមព្រំសខាក៏ជាប្រធាន ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តកញ្ចេះនោះ វាតកតងនឹងការកែតម្រង់ដដែលនេះបើសិនជាអ្វីដែលយើងដាក់ចុះទៅឃើញថាវាមិនត្រូវ យើងអាចកែវាបានអនុក្រឹតយើងបង្កើតបាន យើងក៏លុបវាបានច្បាប់ក៏ដូចគ្នាយើងបង្កើតច្បាប់ យើងក៏មានលទ្ធភាពបង្កើតច្បាប់កែតម្រង់កែច្បាប់នោះឡើងវិញបានដែរប៉ុន្តែកែឲ្យត្រូវនឹងកម្រិតបើសិនជាច្បាប់ត្រូវកែដោយសភាហើយឆ្លងកាត់ព្រឹទ្ធសភានិង មានបរិជ្ជកម្មដាក់ឲ្យប្រើប្រាស់ដល់ព្រះមហាក្សត្រហើយបើសិនជាតេតិនទៅនឹងអនុក្រឹតគឺត្រូវឆ្លងកាត់នាយករដ្ឋមន្ត្រីចុះហត្ថលេខាលើអនុក្រឹតនោះរឿងនេះវាតកតងជាមួយនឹងអន្លងផ្សោតដែលក្របដណ្ដប់មួយផ្នែករបស់ខេត្តកញ្ចេះនិងមួយផ្នែករបស់ខេត្តស្ទឹងត្រែង ដោយសារតែសត្វសោតនេះវាបានស្លាប់ជាបន្តបន្ទាប់ដោយសារការជាប់មកនៅពេល ដែលខ្ញុំទៅបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅឯខេត្តកញ្ចេះពេលនោះខ្ញុំក៏បាន ផ្ដល់អនុសាសន៍ឲ្យរៀបចំនៅតំបន់ស្នូលឲ្យហាមឃាត់ការធ្វើនេសាទដោយមកប៉ុន្តែ បន្ទាប់ពីការអនុវត្តពីខែកុម្ភៈរហូតមកដល់ខែមេសានេះក៏មាននៅតែសັບផ្សោតងាប់តតដែលនឹងជាមួយគ្នានឹងផលប៉ះពាល់ចំពោះអ្នកនេសាទរាប់ពាន់គ្រួសារដូច្នេះយប់មិញនេះត្រូវបានទទួលការសម្រេចដោយសារការបើសិនជាយើងរងចាំអានេះដំណើរការតាម digital ទាំងអស់ បើសិនជារងចាំបញ្ជូនឯកសារប្រហែលជា រងចាំដល់អាទិត្យក្រោយបានចេញព្រោះរឿងនេះវាអញ្ចឹងប៉ុន្តែម្សិលមិញនេះខ្ញុំប្រកាសណាខ្ញុំបានសម្រេចជ្រើសរើសយកវិធានការមួយ ដែលតម្រូវក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដាក់ចេញនៅជំរើស5ប៉ុន្តែជំរើសទី1គឺលុបចោលអនុក្រឹត្យថ្មី និងអនុវត្តអនុក្រឹត្យចាស់ចឹងទេក្នុងចំណោមជំរើសទាំង5នេះខ្ញុំប្រកាសណាខ្ញុំបាន សម្រេចជ្រើសរើសយកជំរើសទី1គឺលុបចោលអនុក្រឹត្យថ្មី ដែលមាននៅថ្ងៃទី20ថ្ងៃប្រហែលកុម្ភៈនេះថ្ងៃទី20 អនុក្រឹត្យនេះមានលេខ155ថ្ងៃទីអូសុំទោសអញ្ញាយរុំប្រើពាក្យថា អនុក្រឹត្យថ្មីចឹងតិចអនុរដ្ឋត្រីហ្នឹងគឺថាអនុវត្តទៅវាដដែលអាផ្សោតសัตว์ផ្សោតជាប់មងក៏នៅជាប់មងដដែលហ្នឹង ទោះបីជាហាមឃាត់អ្វីក៏វាទៅរួចទន្ទឹមគ្នាក៏មានផលប៉ះពាល់ចំពោះប្រជាជនរាប់ពាន់គ្រួសារអញ្ចឹងទេសម្រាប់បែបនេះប៉ុន្តែត្រូវ ពង្រឹងជាមួយនឹងការអនុវត្តអនុក្រឹត្យថ្មី ត្រូវតែពង្រឹងនៅការគ្រប់គ្រងមងកលាធំ បូកជាមួយនឹងអាការឆោះអាការឆោះនៅតែបន្តរឿងវានៅកន្លែងនឹងទេ មិនស្ថិតនៅកន្លែងมองឬមិនมองនោះទេវាស្ថិតនៅកន្លែងត្រង់តានាំគ្នាបណ្ដោយឲ្យមានការដាក់មងកលាធំ ដែលបញ្ជាប់ផ្សោតតែអាមងតូចតូចកលាតូចតូចវាអត់ជាប់អីទេវាមិនជាប់ផ្សោតសត្វផ្សោតទេផ្សោតក៏វាមិនហែលមកកន្លែងហ្នឹងដែរកន្លែងហ្នឹងដែរយប់មិញនេះនៅម៉ោង12 31នាទីយប់ អាដាមរដ្ឋមន្ត្រីកសិកម្មបានបាញ់តាម PDF ចូលទៅឲ្យខ្ញុំ នៅពង្រៀងអនុក្រឹតដែលនារីកចោលអនុក្រឹតចាស់អនុក្រឹតថ្មីអនុក្រឹតថ្មីនេះគឺមានចេះខ្ញុំថាតែសារតែយប់មិញកុំអីខ្ញុំសង្ហេទាំងយប់ដោយ Big Digital នោះណាហើយបញ្ជូនត្រឡប់មកវិញបើកឡើងដោះស្រាយបានហើយប៉ុន្តែដោយសារតែអសរ ហ្វុងអសរនឹងវាមានខុសអក្ខរាវិរុទ្ធនៅក្នុងនឹងមួយចំនួនអនុក្រឹត្យថ្មីនេះវាមានថ្ងៃទី27ខែកុម្ភៈឆ្នាំ2023អញ្ចឹងយើងលុបចោលអនុក្រឹត្យនេះ ហើយទៅអនុវត្តនៅអនុក្រឹត្យថ្ងៃទី25ខែកញ្ញា ឆ្នាំ2012វិញ12វិញអញ្ចឹងចំណុចនេះសូមជូនព័ត៌មានទៅចំពោះអាជ្ញាធរខេត្តទាំងពីរត្រឡប់ទៅវិញនេះ គឺសូមឲ្យខុទ្ទកាល័យរបស់ខ្ញុំបញ្ញាប់បញ្ញាល់ដើម្បីនឹងដាក់ឲ្យខ្ញុំចុះហត្ថលេខា សម្រាប់ប្រកាសផ្សាយតែម្ដងប៉ុន្តែខ្ញុំបានប្រកាសមុនហើយខ្ញុំធ្វើការសម្រេចចិត្តមួយ ក្នុងចរិត ដែលមានលក្ខណៈជាការកែតម្រង់នឹងហើយដែលហៅថាកែកែតម្រង់កុំស្លាប់កាឡាបើសេចក្តីសម្រេចវាមិនមែនត្រូវតែទាំងអស់ទេ វាមានសក្តិសម្ដេចទៅវាត្រូវសម្ដេចសក្តិសម្ដេចទៅវាខុសបើឃើញតែវាខុសហើយយើងកែវាទៅអាហ្នឹងហៅថាកែតម្រង់ហើយកែតម្រង់ហើយធ្វើម៉េចធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍របស់ប្រជាជនរឿងនេះវាតែប៉ុណ្ណឹងនេះក៏ជាផ្នែកមួយដែលត្រូវអប់រំចំពោះប្រាប់ទៅចំពោះសិស្សទាំង សិស្សដែលបញ្ចប់ការសិក្សានិងសិស្សចូលថ្មីដែរក៏ដូចជាប្រាប់ទៅ មន្ត្រីដែលកំពុងនៅកាន់មុខនេះទាំងឡាយអ្វីដែលជាការសម្រេចរបស់យើងមិនមែនត្រូវទាំងអស់នោះទេបើឃើញថាសក្តិសម្រេចចិត្តនោះវាមិនបំរើ ចំគោលដៅបំរើផលប្រយោជន៍គឺយើងកែវាទៅអត់មានអីដែលត្រូវខុសអត់មានអីដែលត្រូវលំបាកនោះទេអានេះជាចំណុចដែលខ្ញុំគួរត្រូវនិយាយពីចំណុចនេះមុន ហើយសូមប្រជាជននៅខេត្តកញ្ចេះនិងខេត្តស្ទឹងត្រែងគោលបំណងរបស់រាជរដ្ឋាភិបាលគឺល្អទេក៏ប៉ុន្តែអ្វីដែលបានអនុវត្តទៅ នោះ វាមិនបានដូចគោលបំណងដែលយើងចង់បានទេបាទដូច្នេះយើងវឿនត្រឡប់ទៅស្ថានភាពដើមប៉ុន្តែត្រូវពង្រឹងការគ្រប់គ្រងដោយមិនអនុញ្ញាតឲ្យមានដាក់មងកលាធំដែលអាចជាប់ទៅនឹងសត្វផ្សោត ជាមួយនឹងការឆោះឆោះចំណុចនេះជាចំណុចនៃការជូនដំណឹងសម្រាប់ប្រជាជនដែលរស់នៅខេត្តកញ្ចេះដែលធ្លាប់ធ្វើនេសាទនៅតាមទីកន្លែងនោះប៉ុន្តែហាមឃាត់ការបំពានទៅលើការនេសាទ អស់ក្តីកង្វល់របស់កសិករទៀតហើយអំពីទីផ្សារកសិកម្មយើងមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជាដំបូងគេនៅកម្ពុជាសូមជម្រាបជូនដំណឹងដល់ប្រជាកសិករតាមបណ្ដាសហគមន៍កសិកម្មទាំងអស់មេត្តាជ្រាបថាមជ្ឈមណ្ឌលយើងខ្ញុំសូមប្រកាសទទួលទិញបន្លែផ្លែឈើនិងត្រីសាច់ពីកសិករក្នុងមួយថ្ងៃចំនួន500តោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅទីផ្សារអន្តរជាតិជាងនេះទៅទៀតមជ្ឈមណ្ឌលមានតូបជួលសម្រាប់លក់កសិផលបោះដុំនិងមានចំណតធំទូលាយសម្រាប់អតិថិជនមកពីបណ្ដាខេត្តអាស័យដ្ឋានមជ្ឈមណ្ឌលផ្លូវវែងស្រ ស្រេងភូមិត្រពាំងថ្លឹងសង្កាត់ចំចៅមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញទូរស័ព្ទទំនាក់ទំនង070 8012 071 77 77 212 092 8012